រឿងគួរបារម្ភកូនក្នុងពោះកាន់តែចាស់ខែ អត្រាគ្រោះថ្នាក់កាន់តែខ្ពស់ជាទូទៅស្រីស្រីពពោះពេទ្យបានកំណត់យក40សប្តាហ៍ក្រោយការបាត់រដូវជាថ្ងៃសម្រាលចុះក្នុងករណីម៉ាក់ម៉ាក់មួយចំនួន កូនចាស់ខែលើពីមួយសប្តាហ៍ហើយនៅតែមិនមានសញ្ញាឈឺពោះទៀតតើអាចនឹងមានបញ្ហាដែរឬទេតាមការបកស្រាយរបស់លោកស្រីអ៊ូងលីដានាយកសារនៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពៀមេដានិងទីរួករណីដែលស្រីស្រីពពួរដល់ថ្ងៃកំណត់ សម្រាប់លើកពី40សប្តាហ៍ហើយពុំមានឈឺពោះឬបែកទឹកភ្លោះទេត្រូវមកជួបគ្រូពេទ្យដើម្បីពិនិត្យអេកូម្ដងទៀត ដើម្បីតាមដានបរិមាណទឹកភ្លោះតើនៅគ្រប់ឬអត់សុខភាពកូនយ៉ាងម៉េចដែរបើលទ្ធផលទាំងពីរនេះមិនចោតជាបញ្ហានោះទេ គ្រូពេទ្យនឹងរងចាំមើលយ៉ាងយូរមួយសប្តាហ៍ទៀត។ តែបើសិនបើរយៈពេលរងចាំ មួយសប្តាហ៍នេះម៉ាក់ម៉ាក់នៅតែគ្មានសញ្ញាឈឺពោះត្រូវប្រញាប់មកជួបគ្រូពេទ្យព្រោះបើបណ្ដោយឲ្យកូន ចាស់ខែជាងនេះកូនកាន់តែធំ ទឹកភ្លោះរីងទៅជាខាប់ធ្វើឲ្យកូនពិបាកដកដង្ហើម ធ្វើចលនាឯការបញ្ជូនអុកស៊ីសែនពីម្ដាយទៅកូនកាន់តែតិចកូនអាចស្លាប់ក្នុងពោះចាប់ពីកូនអាយុ38ទៅ40សប្តាហ៍ទឹកភ្លោះចាប់ផ្ដើមរីងហើយ